អបិយជំនឿចំនួន6ដែលខ្មែរយើងមានការគោរពខ្លាំងនាពេលបច្ចុប្បន្នតាំងពីសម័យបុរាណមកប្រជាជនខ្មែរយើងមានជំនឿទៅលើអរិយអ្នកតាវត្ថុស័ក្តិសិទ្ធិនិងអបិយជំនឿផ្សេងៗជាច្រើនទៀតដោយពួកគាត់ជឿថានឹងជួបនៅសេចក្តីសុខសេចក្តីសប្បាយប្រកបរបរផ្សេងៗទទួលបានភាពជោគជ័យក្រឡេកមកមើលសម័យបច្ចុប្បន្ននេះវិញ បើទោះបីជាវិទ្យាសាស្ត្រមានការរីកចម្រើនខ្លាំងកម្រិតណាក៏ប៉ុន្តែបងប្អូនខ្មែរយើងមិនបានបោះបង់ចោលនៅជំនឿទាំងស្រុងនោះទេ ដោយពួកគាត់បានផ្សារភ្ជាប់ជីវិតរស់នៅប្រចាំថ្ងៃ ទៅនឹងជំនឿទាំងអស់នោះខ្លាំងណាស់ហើយជំនឿចំនួន6ដែលយើងសង្កេតឃើញមានការពេញនិយមជាទីបំផុតនាពេលបច្ចុប្បន្ននេះរាប់តាំងពីអ្នកមានមុខមានមាត់ក្នុងជួររដ្ឋាភិបាល អ្នកចំនួនធំធំ អ្នកសិល្បៈនិងប្រជាជនទូទៅទៀតផង។ ជំនឿទាំង6នោះរួមមានទី1ស័កយ័ន្តគាថាបុព្វបុរសខ្មែរយើងកាលពីសម័យបុរាណជាពិសេសមេតបជួមុខជឿថា បន្ទាប់ពីការចាក់សាក់យ័ន្តគាថានេះរួចហើយពួកគាត់នឹងក្លាយជាមនុស្សដែលមានខ្លួនទឹបបាញ់មិនត្រូវ កាប់មិនមុតដុតមិនឆេះតរហូតមកដល់សពថ្ងៃនេះប្រជាជនខ្មែរយើងនៅតែនិយមការចាក់សាក់នេះខ្លាំងដដែលតែក្នុងគោលបំណងផ្សេងផ្សេងគ្នា ដោយអ្នកខ្លះសាក់ដើម្បីការពារខ្លួនឯអ្នកខ្លះទៀតសាក់ខ្លួនដើម្បីភាពសង្ហា ភាពតាក់ទាញឬបង្ហាញពីក្តីស្រឡាញ់ចំពោះនរណាម្នាក់តែប៉ុណ្ណោះទី2ជំនឿលើវត្ថុស័ក្តិសិទ្ធិខ្មែរយើងមានជំនឿលើរបស់ស័ក្តិសិទ្ធិជាច្រើនដូចជា ចាយកាច់ខ្នាយតាន់នាងពួនកណ្ដាញ់ឬសក់ដាញ់ដោយពួកគាត់ជឿថា របស់ស័ក្តិសិទ្ធិទាំងអស់នេះមានឫទ្ធិអំណាចដ៏ខ្លាំងពូកែអាចជួយថែរក្សាការពារខ្លួននិងក្រុមគ្រួសារឲ្យរួចផុតពីគ្រោះថ្នាក់ផ្សេងផ្សេងហើយនាពេលបច្ចុប្បន្ននេះប្រជាជនខ្មែរយើងបានកែច្នៃវត្ថុស័ក្តិសិទ្ធិទាំងអស់នោះដោយយកទៅធ្វើជាបន្តោងសាកលសម្រាប់ពាក់និងដាក់តាមខ្លួនជាប្រចាំទៀតផង ក្នុងន័យឲ្យពួកគាត់ទទួលបាននូវសេចក្តីសុខសេចក្តីសប្បាយដដែល ទី3ជំនឿលើខ្សែគាថា ជំនឿលើការពាក់ខ្សែគាថានេះ មានតាំងពីចំនួនដែលជនជាតិខ្មែរបានក្លាយជាអ្នកកាន់ព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដំបូងក្នុងអំឡុងនាដើមសតវត្សទី1មកម្ល៉េះមនុស្សសម័យបុរាណជឿថាខ្សែគាថានេះមានលក្ខណៈដ៏ពិសិដ្ឋមានអត្ថភាពខ្ពស់អាចទប់ស្កាត់ការពារខ្លួនពីសំណាក់អំពើអាក្រក់ផ្លូវងងឹតនានាចូលមកដល់បច្ចុប្បន្ននេះប្រជាជនខ្មែរនៅតែមានជំនឿបែបនេះដដែល។ ទី4ជំនឿលើមេបា តាំងពី សម័យបុរាណរហូតមកដល់សម័យកាលជឿនលឿននេះ ប្រជាជនខ្មែរយើង មានជំនឿយ៉ាងមុតមមថា នៅ ពេល ដែលដូនតាស្លាប់ទៅប្រលឹងរបស់ពួកគាត់នៅតែវិលវល់តាមថែរក្សាការពារកូនចៅចំនួនក្រោយឲ្យដើរតាមគន្លងធរប្រសិនបើកូនចៅណាមួយប្រព្រឹត្តអំពើខុសឆ្គងអសិលធម៌ពេលនោះប្រលឹងរបស់មេបានឹងខឹងសម្បាតាមមកកាច់ដាក់ទារុណកម្ម ដោយបង្កើតជាហេតុភេទបណ្ដាលឲ្យសមាជិកណាម្នាក់នៅក្នុងក្រុមគ្រួសារមានអាការៈឈឺធ្ងន់ធ្ងររហូតដល់មានការសែនព្រេនអង្គវក៏ថាឈប់ប្រព្រឹត្តទៀតទៅមេបាព្រមលើកលែងឲ្យអ្នកជំងឺនោះជាវិញទី5ជំនឿលើជំនាញផ្ទះឬមនាងផ្ទះនេះជាទំនៀមទម្លាប់មួយ ជាប្រពៃណីខ្មែរដែលមានតាំងពីចំនួនដូនតាមកម្លេះជនជាតិខ្មែរយើងជឿថាផ្ទះនីមួយៗសុទ្ធសឹងតែមានជំនាញផ្ទះនៅតាមថែរក្សា ដូច្នេះហើយផ្ទះថ្មីដែលទើបនឹងសាងសង់រួចគេតែងតែធ្វើពិធីហៅជំនាញផ្ទះឲ្យមកនៅក្នុងគោលបំណងដើម្បី ជួយថែរក្សាការពារកំណប់ទ្រព្យមាសប្រាក់និងដើម្បីទប់ស្កាត់ការពារពពួកប្រលឹងខ្មោចព្រាយបិសាចមិនឲ្យមកបៀតបៀនម្ចាស់ផ្ទះ។និងទី6ជំនឿលើមរិញកង្វៀលតាំងពីដើមមក ប្រជាជនខ្មែរយើងមានជំនឿថាមរិញកងវិលមានឫទ្ធីអំណាចដ៏ខ្លាំងពូកែជួយការពារម្ចាស់ផ្ទះកុំឲ្យចោរចូលលួចប្លន់បាន ឬជន់ពាលមកបៀតបៀនជាពិសេសជួយឲ្យជាផុតពីពពួកអមនុស្សមួយចំនួនដែលមានបំណងអាក្រក់មកលើពួកគេមួយវិញទៀតបើជាអ្នកលក់ដូរវិញ គេមានជំនឿថា ប្រលឹងមរិញកងវិលទាំងអស់នេះមានសមត្ថភាពអាចហៅភ្ញៀវដែលដើរកាត់មុខតូប ឬហាងរបស់ខ្លួនឲ្យមកចូលទិញទំនិញរបស់ពួកគេបានទៀតផងក្រៅពីជំនឿទាំង6ដែលយើងខ្ញុំបានរៀបរាប់ខាងលើនេះខ្មែរយើងនៅមានជំនឿផ្សេងផ្សេងជាច្រើនទៀតដែលបានបន្សល់ទុកតាំងពីជំនាន់មុនមកម្លេះ។